សួស្តីទាំងអស់គ្នាហ្នឹងហើយមិនដែរមកយ៉ាងនេះនៅដំអឺមានទាំងស្បាយមានទាំងសែនហ្នឹងហើយអូខេអ្នកទាំងអស់គ្នាវីដេអូមុនខ្ញុំបានបង្ហាញពីរបៀបយកអូកូដដើម្បីធ្វើការដូរនៅសបដែលបាន event ចាស់ចាស់មកវិញអញ្ចឹងណាតែដូចខ្ញុំនិយាយអញ្ចឹងអឺដូរនឹងអាចមានបញ្ហាដែរណាកុំព្យាយាមពេកដូចជាក់ស្ដែង hero នេះក៏ដូរដែរ អូខេអញ្ចឹងចំពោះវីដេអូនេះខ្ញុំនឹងតាមអ្នកទាំងអស់គ្នាពីរបៀបដាក់អូតូបូក item ដើម្បីធ្វើការបូកនៅ item ដែលយើងចង់បូក7យើងកំណត់វាត្រឹម7អញ្ចឹងទៅណាយើងចង់បូកវាដល់13គឺយើងកំណត់ function វាត្រឹម13យើងចង់បូកដល់15គឺយើងកំណត់ function វាដល់15ប៉ុន្តែលក្ខណៈនៃការបូកនេះគឺវារណ្ដំដូចយើងបូកធម្មតាទេ គាត់ថាយកវាជំនួយកម្មវិធីហ្នឹងវាជំនួយយើងជំនួយថតថៃគេយើងមិនចាំបាច់ហត់អង្គុយចាំមើលវាហ្នឹងហើយបើយើងចង់បាន13យើងដាក់កន្លោះទៅ13ចោលហ្នឹងទៅហើយតាមទឹកកម្មវិធីនេះខ្ញុំក៏បានធ្លាប់ផុសពីមុនមកដែរតកតងនឹង server Justice ហ្នឹងហើយប៉ុន្តែនេះខ្ញុំធ្វើនៅ server ស្បាយអញ្ចឹងខ្ញុំជឿថាអ្នកទាំងអស់គ្នាមើលនិង follow តាមខ្ញុំនឹងអាចធ្វើបានណាអញ្ចឹងកម្មវិធីនេះមានឈ្មោះថា Sin Auto នេះគឺឈ្មោះកម្មវិធីអញ្ចឹងចំពោះកម្មវិធីមួយនេះ អ្នកទាំងអស់គ្នាអាចធ្វើការ download ពីក្នុង Google បានណាហ្នឹងហើយឬក៏ search វានៅក្នុង Facebook ក៏មានដែរចឹងខ្ញុំអាច search មើលបានចឹងទេអូខេឥឡូវខ្ញុំចូលដល់ Facebook ខ្ញុំឯងចឹងយើង search មកនេះអា Sinoto វាចេញអឺនេះ Sinoto អឺពេលអ្នកទាំងអស់នេះចង់ទិញ coin វាអាចឆាតចូលក្នុង page វាផ្ទាល់ទិញបានឆាតចូលមកហ្នឹងហើយអាចទិញបានហើយទិញវានឹងប្រាប់យើងថាវាត្រូវ pay វាមិនមិនចឹងណាតាមធម្មតា coin វាគឺទិញដូចជា TV Auto ទេយើងប្រើវាដូចជាខ្ទង់1សែន5ដុល្លារចឹង1សែនអាចប្រើបាន2ខែឬក៏1ខែហ្នឹងតាមយើងទិញ function ជាក់ស្ដែងចឹងណាហ្នឹងហើយហើយអ្នកទាំងអស់នេះចូលមកគឺវានឹងប្រាប់ប្រាប់ផ្សាយយើងចូលទៅដល់ដូរវាបានហើយនេះប្រើវាមកវាប្រាប់ផ្សាយវាចុចណានេះមកនឹងរត់ចូលមកកន្លែង download អញ្ចឹងមុនអ្នកទាំងអស់នេះ download កម្មវិធីអស់នេះអ្នកទាំងអស់នេះបិទ Windows ចោលសិនទៅហ្នឹងហើយ បើនេះទៅ window ចោលហើយអ្នកទាំងអស់គ្នាត្រូវប្រកាសថាមាន data framework 4.5ហ្នឹងហើយអញ្ចឹងបើសិនជាអត់មានទេ download វាតឡើងទៅហើយនេះជា link download ចឹង password នេះគឺ123បន្ទាប់ពីអ្នកទាំងអស់គ្នា play វាហើយចឹងណាខ្ញុំអត់ detail ជាក់ស្ដែងទៅលើហ្នឹងទេនេះគឺ point សម្រាប់លក់វាដាក់ for Cambodia គឺ5ដុល្លារស្មើនឹង100,000 coin ហ្នឹងហើយអញ្ចឹង100,000យើងអាចប្រើបានមួយខែ all function វាតែម្ដងណាហ្នឹងហើយអូខេឥឡូវខ្ញុំទៅបើកកម្មវិធីនៅមើល នេះឈ្មោះកម្មវិធីណាយើងដល់មកคลิกលើវាចឹងមកហើយយើង run ចឹងវានឹងចូលដល់ក្នុងយើងចាំវាបន្តិចដើម្បីវា load ចេញឈ្មោះ hero យើងមកសិនណានឹងចេញឈ្មោះ hero យើងមកហើយហើយអ្នកទាំងអស់គ្នាច្បាស់ណាអ្នកទាំងអស់គ្នាបានទិញ coin វារួចហើយនេះយើងចុច line នេះអញ្ចឹងអ្នកទាំងអស់គ្នាអាចមើលបានណាជាក់ស្ដែងនេះចិត្តផតហើយគឺថ្ងៃ15ខែមួយគឺផតហើយហ្នឹងហើយអញ្ចឹងណាវា តងឯដាក់ជាងដូចគ្នាណាហើយ function ដែល free មានតែមួយគឺដាក់វាដាក់ basic អញ្ចឹង basic នេះគឺ free សល់ប្រហែលទេគឺត្រូវការទិញប្រើទាំងអស់អញ្ចឹង basic មើលឲ្យនេះហើយនេះអញ្ចឹងមានថាមក block នេះគឺ free ទាំងអស់មក block នេះណាហ្នឹងហើយអញ្ចឹង adder នេះត្រូវទិញ activity ត្រូវទិញ attach ត្រូវទិញអញ្ចឹងទិញទាំងអស់អញ្ចឹងជាក់ស្ដែងនេះវាមាននេះស្រាប់ហើយវាមានឯកសារវាអាចប្រើបានប្រហែលថ្ងៃទៀតដែរ នឹងឲ្យខ្ចី account នេះខ្ញុំធ្វើការ review ទេអូខេចឹងខ្ញុំបើក arrow មកណាអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញពីរបៀបបូកហ្នឹងហើយអញ្ចឹងវាដូចជានៅកន្លែង header នេះហើយកន្លែងនេះដាក់ថា stress equipment អញ្ចឹងយើងគ្រីសជាមួយ hero យើងអញ្ចឹងមកចុចលើនេះហើយយើងមកមើល hero យើងតែយើងចង់បូកឲ្យ team មួយគេ ឧទាហរណ៍អ្នកទាំងអស់នេះចង់ខ្ញុំចង់បូក emerald នេះយក13អញ្ចឹង item មកពាក់ក្នុង hero ទេណាបញ្ជាក់តែ item កុំពាក់ក្នុង hero នេះគឺយើងយកដាក់មកនេះអញ្ចឹងយើងចង់ដាក់ item ប្រហែលចូលក៏បានដែរណាតែនេះខ្ញុំចង់បូកដល់ក្បាលទេដោយសារពូននេះវាបាន3 10ស្រាប់អញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងចង់បូកយើងត្រូវមានសាតមានអីយើងត្រូវមាន hamstone ណាហ្នឹងហើយវាបើយើងបូក7ពី1ទៅ7អានេះយើងប្រើសាតនឹងនឹង iron តែបើយើងចង់បូកលើពី7ទៅយើងប្រើ hamstone ដូចគ្នា ដោយការបោក item ធម្មតាដែរអញ្ចឹងណាគាត់ថាវាមានលក្ខណៈងាយស្រួលហើយយើងក៏មិនចាំបាច់ទៅក្រុងសៀនយ៉ាងដើម្បីធ្វើការបោកដែរយើងយកបោកក្នុងក្រុងមួយណាក៏បានដែរអត់ជាបញ្ហាអីទេណាអូខេអញ្ចឹងកន្លែងនេះយើងចូលមក setting នេះមកទាំងអស់នេះអញ្ចឹងកន្លែងនេះគឺជាកន្លែងកំណត់វាអញ្ចឹងតាមធម្មតាវា7បែបនេះចានេះខ្ញុំចង់បានបូកវាជា13អញ្ចឹងអូខេខ្ញុំដាក់យក13ទាំងអស់13ណានៅចង់13វាឈប់ហើយតែបើអ្នកទាំងអស់នេះចង់គ្រាសនេះឲ្យបូកទៅ7 mid return ណា mid return dot ប្រើឆាំបុក13 14 15អញ្ចឹងខ្ញុំអត់ចង់ទេខ្ញុំចង់បាន17តែមិនថាចង់10 15ដាក់ចឹងមក15ទៅនេះរួចទេសុំលុបចោលសិនអញ្ចឹងយើងចុចកន្លែងនេះមកហើយយើងមើល item យើងចង់បូកជាមួយគេនេះឈ្មោះ emerald នៅបូក9នេះយើងមើលមកពាក្យ emerald អានេះដល់ពេលយើងចុចកន្លែងនេះទៅវាមាន item មកនេះចេញមកនេះទាំងអស់ image នេះនេះនេះនេះឃើញទេឈ្មោះដូចគ្នានេះដូចគ្នានេះឃើញទេចុចដល់វាមកចឹងយើង add វា add វាធ្លាក់មកក្រោមនេះណាចឹងនេះឃើញទេអញ្ចឹង item នេះបូកដល់នេះអ្នកអស់ចង់បូកផ្សេង add វាចូលមកបូកទាំងអស់ហ្នឹងឯងហើយខ្ញុំបូកតែនឹងទេចឹងខ្ញុំប៉ណ្ណឹងខ្ញុំ save ហើយខ្ញុំបាត់ចោលតមកទៀតយើងធ្វើការគ្រីសតែកន្លែងនេះមកវាបូកអូតូជាមួយណាឃើញ C ខ្ញុំហ៎នេះ item បូក8បូក7ធ្លាក់ទៅវិញ អញ្ចឹងដូចខ្ញុំប្រាប់អ្នកទាំងអស់គ្នាអញ្ចឹងវាបោករហូតនិយាយថាបើវាបោកអត់ឡើងទេបោកអស់គ្រូយើងអត់ប្រយោជន៍ចឹងហ្នឹងតែបើសិនជាករណីវាឡើងវាត្រូវឡើងហ្នឹងតែបើយើងប្រើកម្មវិធីអីផ្សេងក្រៅពីអាហ្នឹងឧទាហរណ៍ដូចជាយើងប្រើ WP E Pro អាហ្នឹងយើងបោកជាមួយ speed នឹងឲ្យលឿនតែនេះគាត់ថាវាបោកអញ្ចឹងវាអឺយើងបោកនរណាក៏បានហើយ hero យើងចង់ខុសឆ្លងក្រុងអីមិនក៏បានហើយវាអត់ជាបញ្ហាទេ វានៅតែបូកចូលដល់ក្រុមផ្សេងវាបូក item នឹងដែរទេនឹងហើយវាអត់ប្រកាន់ក្រុមអញ្ចឹងណាហើយយើងដើរធ្វើអីក៏បានអ្វីលេងអីក៏បានហើយ item វាបូកចោលអញ្ចឹងទៅនឹងហើយតែនេះជាក់ស្ដែងអឺ3 10មិនមែនជាងាយទេមិនជាការងាយស្រួលក្នុងការបូកទេនេះខ្ញុំខ្ញុំឧទាហរណ៍ទេភាសាអីគេភាសាអឺ Google នេះវារៀងថោកអញ្ចឹងណាខ្ញុំចាក់បូកឲ្យមើលទៅនឹងហើយអញ្ចឹងម្នាក់ទាំងអស់គ្នាចង់បូកអាចប្រើកម្មវិធីនេះដើម្បីធ្វើការបូកបាន បើ7ស្រួលពីមុនខ្ញុំដាក់7បើសិតអាក្បាលខោដាក់កម្មវិធីនឹងឯងចឹងណាហ្នឹងហើយបូកមកតិចបាន7តែ3 10នេះស៊ីកោសាហាវនេះណាគេមិនល្បីថាបូក3 10ស៊ីកោសាហាវអូខេខ្ញុំជឿថាប្រហែលជាមិនអាចឡើងទៅ8 10ទេបណ្ដៃខ្ញុំសាក230ចោលទៅនឹងអាសាអា200 M stone ដោយសារ M stone ហ្នឹងមកដុំជាខ្ទង់2 3កន្លែងហ្នឹងតែវាធូរថ្លៃដែរអញ្ចឹងណា តែចំពោះខ្ញុំខ្ញុំមិនសូវជាប្រើវាមិនណាអូខេឥឡូវខ្ញុំមើលសិនណាសារវាឈប់បូកហើយអាចអាចបាន3ដងអ្នកទាំងនេះអូខេឃើញទេដល់ពេលបាន3ដងវាឈប់បូកតែម្ដងអញ្ចឹងវាថាវាមានលក្ខណៈងាយស្រួលមែនទេក្នុងការបូកអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់អាចព្យាយាមធ្វើតាមខ្ញុំបានបើសិនជាករណីអ្នកទាំងអស់គ្នាខ្ជិលក្នុងការហោះឆ្លងក្រុងខ្ជិលក្នុងការគួយមើល item អញ្ចឹងណាហ្នឹងហើយអូខេអញ្ចឹងមានអ្វីដែលចង់រីកខមមិនអាចរីកខមមិនក្រោមវីដេអូខ្ញុំបានណាអូខេអរគុណបាយបាយ